លោកអើយអ្នកធ្វើបាបខ្ញុំពេកហើយឲ្យស្រឡាញ់មនុស្សដែលមិនអាចស្រឡាញ់ដឹងទេបេះដូងខ្ញុំពេលនេះមិនខុសអីពីគេលួចបាញ់ចង់ដកចិត្តវិញក៏រឹតពីបាក់ពីមុនគេ ប្រាប់ខ្ញុំថានៅស៊ីងគល ចិត្តតិចតិចតែមកដល់ពេលនេះទើបយល់ច្បាស់ឈប់ឈួតទៅគេមិនបានស្រឡាញ់យើងទេឈប់ជឿគេថាគេមិនទាន់មានសង្សារគ្រាកន្លង ផ្លូវណាទើបអាចធ្វើឲ្យខ្ញុំ តែលូនខំលួចស្រឡាញ់គេម្នាក់ឯងទឹកគេក៏មានចិត្តតិចតិចតែមកដល់ពេលនេះទើបយល់ច្បាស់ឈប់ឈួតទៅគេមិនបានស្រឡាញ់យើងទេឈប់ជឿគេថាគេមិនទាន់មានសង្សារគ្រាកន្លង អាចធ្វើឲ្យចិត្តនេះស្ងប់មានអារម្មណ៍សោកខ្លួនឯងណាឈប់ឈួតទៅគេមិនបានស្រឡាញ់យើងទេឈប់ជឿគេថាគេមិនតន់មានសង្សារគ្រាកន្លងគេគ្រាន់តែជាមនុស្សម្នាក់ចូលចិត្តត្រាម៉ាមិនមែនមនុស្ស ស្រឡាញ់មនុស្សដែលមិនអាចស្រឡាញ់ដឹងទេបេះដូងខ្ញុំពេលនេះមិនខុសអីពីគេលួចបាញ់ចង់ដកចិត្តវិញក៏រឹតពីបាក់ពីមុនគេប្រាប់ខ្ញុំថានៅស៊ីងដលមិនដេញដោលព្រមក្រុមពេលឃើញតែលន់លា គេម្នាក់ឯងគិតគេក៏មានចិត្តតិចតិចតែមកដល់ពេលនេះទើបយល់ច្បាស់ឈប់ឈួតទៅ គេមិនបានស្រឡាញ់យើងទេឈប់ជឿគេថាគេមិនទាន់មានសង្សារគ្រាកន្លង តែមកដល់ពេលនេះទើបយល់ច្បាស់ឈប់ឈួតទៅគេមិនបានស្រឡាញ់យើងទេឈប់ជឿគេថាគេមិនទាន់មានសង្សារគ្រាកន្លងគេគ្រាន់តែជាមនុស្សម្នាក់ចូលចិត្តត្រាម៉ាមិនមែនមនុស្សឯង ធ្វើបាបខ្ញុំពេកហើយឲ្យស្រឡាញ់មនុស្សដែលមិនអាចស្រឡាញ់ដឹងទេបេះដូងខ្ញុំពេលនេះមិនខុសអីពីគេលួចបាញ់ចង់ដកចិត្តវិញក៏រឹតពីបាក់ពីមុនគេប្រាប់ខ្ញុំថានៅ single ដេញដោលព្រួងក្រុមពេលឃើញតែលន់លាខំលួចស្រឡាញ់គេម្នាក់ឯងគិតគេក៏មានចិត្តតិចតិចតែមកដល់ពេលនេះទើបយល់ច្បាស់ឈប់ឈួតទៅគេមិនបានស្រឡាញ់យើងទេ kia con hứa មុនគេប្រាប់ខ្ញុំថានៅ single មិនដេញដោលព្រួងគ្រុំពេលឃើញតែលន់ខំលួចស្រឡាញ់គេម្នាក់ឯងទឹកគេក៏មានចិត្តតិចតិចតែមកដល់ពេលនេះទើបយល់ច្បាស់ឈប់ឈួតទៅគេមិនបានស្រឡាញ់យើង con lo I rồi xóa ញមនុស្សដែលមិនអាចស្រឡាញ់ដឹងទេបេះដូងខ្ញុំពេលនេះ មិនខុសអីពីគេលួចបាញ់ចង់ដកចិត្តវិញក៏រឹតពីបាក់ពីមុនគេប្រាប់ខ្ញុំថានៅស៊ីងដលមិនដេញដោលព្រួងក្រុមពេលឃើញតែលន់លា គេម្នាក់ឯងគិតគេក៏មានចិត្តតិចតិចតែមកដល់ពេលនេះទើបយល់ច្បាស់ឈប់ឈួតទៅគេមិនបានស្រឡាញ់